ណាអាហ្នឹងណាមួយហើយនឹងមួយអញ្ចឹងទៅទៅទៅទៅទៅឡើងឡានឡើងឡានឡើងឡានឡើងឡានឡើងឡានឡើងឡើងឡានឡើងឡានកុំតាមទៅបែមកអារោស៊ីកោកោកោអត់អត់អត់ឯម៉ែមនុស្សនឹកពីណាឆ្ងាយមនុស្សណាក់អើសោះហ្នឹងឯម៉ែពីណាមកឆ្ងាយមកមកមកហើយបងខ្លងវាហើយបងអូនទៅកុំតែឯង ហើយអាមិនឃើញទេដងឃើញមកឃើញហើយនេះហើយនេះមើលតូបនេះតូបនេះហើយហើយបាក់មកមកតូបនេះអូឯងមកលើពីណាមក nàng អានេះលើ nàng អាហ្នឹងឯង កែបល្បីទៀតហើយរវាងអ្នកលក់និងភ្ញៀវទៅលេងថ្ងៃចូលឆ្នាំដោយសារតែរឿងអស់ដៃចូលប្រាប់តម្លៃប៉ុណ្ណោះដល់ពេលគិតលុយតម្លៃផ្សេងទៅវិញ មានរឿងក្តៅកគុកទៀតហើយ នៅលើបណ្ដាញសង្គមបន្ទាប់ពីគ្រួសារមួយទៅលេងឆ្នេរកែបនាថ្ងៃចូលឆ្នាំចុងក្រោយបានផ្ទុះកំហឹងនិងចោទប្រកាន់ថាអ្នកលក់នៅទីនោះកោពួកគាត់លើគោកតែម្ដងព្រោះថាពេលហៅចូលប្រាប់តម្លៃផ្សេងដល់ពេលគិតលុយបែរជាគិតតម្លៃផ្សេងទៅវិញនេះបើតាមគណនី Facebook Facebook ឈ្មោះសមុទ្រទូចបាន បង្ហោះវីដេអូបង្ហាញកន្លែងតូបលក់និងបញ្ជាក់ឲ្យដឹងថាបងប្អូនណាចង់ចូលហូបអី នៅកែបសូមបញ្ជាក់តម្លៃឲ្យបានច្បាស់លាស់បើមិនដូច្នោះទេធ្វើមួយជាពីរមិនដូចពាក្យយើងនិយាយទេដូចរឿងមួយនេះពេលយើងទៅដល់អូសដៃយើងទៅអង្គុយគាត់និយាយផ្សេងពេលដែលគិតលុយគាត់គិតផ្សេងខុសពាក្យដែលយើងនិយាយមុន សូមបងប្អូនប្រុងប្រយ័ត្នតំបន់ទេសចរកែបតាមរយៈវីដេអូស្ត្រីជាភ្ញៀវត្រូវបាន ឮនិយាយថាអ្នកលក់នោះមកអូសដៃក្រុមគ្រួសាររបស់គាត់មួយឡានតូរីសឲ្យចូលអង្គុយកន្លែងរបស់ខ្លួនដោយប្រាប់ថាតម្លៃ60000រៀលដល់ហើយ80000រៀលនឹងបូកបន្ថែមប៉ុន្មានម៉ឺនទៀតតកតងករណីនេះក៏មានអ្នកធ្លាប់ជួបផ្ទាល់ដែរបានចែករំលែកឲ្យដឹងថាឆាមីសួរក្តាមថ្មមួយចាន80000រៀលទេបង ពេលគិតលុយ120,000រៀលក្តាមថ្មតែពីរគត់អនិច្ចាខេតកែបអើយជួបផ្ទាល់ហើយ បើអាចពេលចូលទៅកំងត្រៀមថតសម្លេង ឬវីដេអូឲ្យហើយទុកពេលការពារពេលគិតលុយយើងត្រូវចាក់វីដេអូឲ្យគាត់ស្ដាប់ តែបើតាមប្រភពមួយដែលឲ្យដឹងពីហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាតាមពិតទៅគ្រួសារនោះកំងមហូបគេហើយអត់យកវិញប៉ុន្តែ ប្រហែល ដោយសារគិតថាអ្នកលក់កៅខុសពីការនិយាយគ្នាមុនកំងពួកគាត់ក៏នាំគ្នាចាក់ចេញវិញក៏កើតជារឿងបែបនេះតែម្ដង ទៅតែយ៉ាងណា TNM នឹងរងចាំមើលការបកស្រាយពីភិគីអ្នកលក់ថាតើពួកគាត់ពិតជាលក់មានល្បិចបោកប្រាស់ដោយអតិថិជនចោតប្រកាន់ពិតមែនឬយ៉ាងណា